នមោតស្សៈភេកវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភេកវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភេកវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមត្ថរតនតយស្សៈទូលព្រះបង្គំខ្ញុំព្រះករុណាសូមអភិវន្តបន្ទុនកាយវិចាចិត្តនមស្ការថ្វាយបង្គំប្រជុំ3នៃព្រះរតនត្រ័យ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 ដែលបានជើញចូលរួមនៅក្នុង កម្មវិធីបន់នាវេលាគ្រាឱកាសនេះថ្វាយចម្រើនពរចំពោះលោកអាចារ្យគ្រប់រូបដែលមានវត្តមាន ចូលរួមក្នុងការ អបស្ទប់និងដឹកនាំកម្មវិធីបន់នាវេលាគ្រាឱកាសនេះឲ្យ ប្រព្រឹត្តទៅ បានយ៉ាងល្អសូមទទួលការរាប់អានពីអាត្មាភាពដោយសេចក្តីស្រឡាញ់រាប់អាន ក្នុងព្រះធម៌សូមចម្រើនពរចំពោះ ធានាធិបតីសម័យម្ចាស់ប៉ុនដែលកំពុងតែមានសមណតុកហើយកំពុងនឹងរៀបចំកម្មវិធីជាបណកិច្ចនៅក្នុងកម្មវិធីប៉ុននេះហើយកម្មវិធីប៉ុនជាបណកិច្ចនេះផងដែរគឺជាកម្មវិធីដែលប្រពចំពោះលោកអូបាអ ឧបាសិកាឬក៏ឧបាសកខ្ញុំណាឧបាសកអឧបាសិកាហុនបាទប៉ុនណាផុនផុនឧបាសិកាផុនណាគឺប្ររពជូនចំពោះលោកយាយឧបាសិកាផុនតែបានធ្វើមរណកាលទៅ ថ្មីថ្មីនេះ នៅនីភូមិទឹកឡង1ឃុំរុងរឿងស្រុកត្បូងខេត្តកំពង់ស្ពឺ ហ្នឹងអញ្ចឹងដែលកូនចៅប្រុសស្រីទាំងអស់គ្នារៀបចំ ទៅតាមប្រពៃណីទំនៀមទម្លាប់ផ្សារភ្ជាប់ជាមួយនឹងព្រះពុទ្ធសាសនានិងអាត្មាភាពក៏បានឱកាសក្នុងការចូលរួម តាមការរតនារបស់ម្ចាស់បុណ្យដែលលោករៀបចំ ជូនចំពោះលោកអ្នកដែលមានគុណដែលបាន បាក់បែកចែកឋាន ទៅកាន់លោកខាងមុខហើយ ហើយកម្មវិធីបន់ដែលយើង ប្រពធ្វើហ្នឹងគឺឲ្យស្របទៅតាមប្រពៃណីជាតិសាសរបស់យើងបើយើងនិយាយអំពី ទំនៀមទម្លាប់បែបផែនតម្រង់នៃការធ្វើ ប្រទេសនីមួយៗអត់ដូចគ្នាទេចំពោះជាបណកិច្ចនឹង បាទជាបណ្ណកិច្ចនៅស្រុកខ្មែរយើងឲ្យតែជាតិខ្មែរពិតប្រកបអត់មានខ្សែស្រឡាយកូនកាត់ឲ្យទៅខ្មែរសុទ្ធភាកច្រើន គឺយើង ធ្វើពិធី បូជាឬក៏ហៅថាជាបណ្ណកិច្ចនឹងដោយការបូជានៃព្រះអគីហ្នឹងហើយព្រោះយើងកណ្ដយាមតាម ព្រះពុទ្ធជាអម្ចាស់ពេលដែលព្រះអង្គយាងចូលកាន់ព្រះនិព្វានហ្នឹងក៏បូជាដោយព្រះអគីដែរហ្នឹងហើយដល់ទៅពេលខ្មែរយើងអ្នកស្រឡាញ់ពុទ្ធសាសនាអ្នកគោរពប្រតិបត្តិតាមក៏ពេលដែលមានបុគ្គលណាមួយស្លាប់ហើយធ្វើការបូជាតែងតែបូជាដោយព្រះអគី នឹងគឺបូជាដោយភ្លើងហើយបើជាតិសាសដតីដតីដូចជា ជាតិសាសរបស់ចិន ជាតិសាសរបស់ចិនគេបូជាដោយ បញ្ចុះទៅនៅក្នុងព្រះធរណីហៅថាបដ្ឋវ័យបូជាបាទបដ្ឋវ័យបូជាហ្នឹង គឺ ការបញ្ចុះទៅ នៅ ក្នុងព្រះធរណីដោយ គេមើលទៅលើដីជ័យភូមិដីហុងស៊ុយដែលបញ្ចុះនៅឪពុកនៅម្ដាយឬក៏សាច់ញាតិហ្នឹងឲ្យមានសេចក្តីសុខសេចក្តីចម្រើនមានលៀបមានជ័យដល់កូនប្រុសដល់កូនស្រីដល់ញាតិសន្តានហ្នឹងហើយគេជំនឿថាកាលណាដែលបូជាមានកន្លែងណាហុងស៊ុយអញ្ចឹងទៅណាក៏ ឲ្យកូនចៅអ្នកនៅរស់នឹងរស់ស៊ីមានបានណែតែយើងឆ្ងល់ដែរដល់ស្លាប់ទៅហើយនៅមានគេរកកន្លែងហុងស៊ុយឲ្យកើតលៀបកើតជ័យដល់អ្នករស់ទៀតហ្នឹងអាហ្នឹងជាតិសាសរបស់គេគេជឿអញ្ចឹង ហើយដល់ខ្មែរយើងត្រឹមតែកូនកាត់ឬក៏ចិនចិនគេដែរចិនដែលខ្មោចចិនចូលអីចឹងណាហ្នឹងហើយក៏សែនព្រេនគេទៅក៏កាន់តែជំនឿនឹងជាប់តមក យើងបូជាបច្ចោះដោយ គេអញ្ចឹងដែររដីជ័យភូមិអីអញ្ចឹងទៅហើយនឹងមួយមួយវិញទៀតនៅប្រទេសឥណ្ឌាណានៅប្រទេសឥណ្ឌាគេមានជំនឿផ្សេងពីយើងទៀតគឺពេលដែលមានបុគ្គលណាស្លាប់គេតែងតែបណ្ដែតសាកសពនឹងទៅតាមទន្លេ មិនដែលតាមក្បូនដុតរូលតិចតិចតិចតិចចឹងទៅហើយក៏ដាក់លើក្បូនហ្នឹងឬក៏ទម្លាក់ទឹកបណ្ដែតទៅឲ្យហូរតាមខ្សែទឹកដោយគេមានជំនឿថា ទឹកនឹងឯងអាចនាំសាក់សក់អរនាំបលឹងណែនៃអ្នកស្លាប់នឹងឲ្យបាន ទៅកាន់សុគតិសួគ៌នឹងហើយឲ្យបានទៅកាន់សុគតិសួគ៌ដោយគេមានជំនឿច្បាស់លាស់ថា ទន្លេហ្នឹងគឺហូរចេញពីនាងគង្គាធ្លាក់ចុះពីកំពូលភ្នំនៃព្រះឥសូរនឹងជាស្ទឹងស័ក្តិសិទ្ធអាចនាំ នៅដួងបលឹងរបស់អ្នកស្លាប់នឹងទៅកាន់ស្ថានសួគ៌បានអាយណាយណានឹងតាមជំនឿរបស់គេអញ្ចឹងនឹងហៅថាឧត្តកបូជាបូជាដោយការមិនដែលតាមទឹកហើយមាន មានជនជាតិឥណ្ឌាខ្លះមានជំនឿផ្សេងទៀតចឹងទៅតាម អ្នកកាន់ទំនៀមទម្លាប់អ្នកកាន់ប្រពៃណីផ្សេងផ្សេងគ្នាដូចខ្មែរយើងបច្ចុប្បន្នអញ្ចឹងណាហ្នឹងហើយអញ្ចឹងពេលណាដែលមានបុគ្គលណាស្លាប់គេយកទៅបោះចោលនៅព្រៃស្មោសាននឹងរុំដោយកណាត់ស្នប់នឹងចងជើង ចងពាក់កណ្ដាលខ្លួនចងនៅពីលើក្បាលនឹងឲ្យស័កសពនឹងមើលទៅកុំឲ្យរញ៉េរញ៉ៃទៅក៏យកទៅប្រោះចោលនៅទីវាលទីព្រៃស្មោសានឬក៏លើកំពូលភ្នំអីចឹងឲ្យនៅដាច់ដោយឡែកម្នាក់ឯងអត់មាននរណាទុកនៅផ្ទះនៅសំបែងអីទេនឹងហៅថាសុសានបូជា ហើយនៅប្រទេសផ្សេងដតីដតីទៀតនឹងដូចជាតំបន់ស្រុកទីបេអីបើនៅប្រទេសទីបេអាត្មាមិនធ្លាប់ដែលទៅទេក៏ប៉ុន្តែការស្រាវជ្រាវនៅការសិក្សាបានស្ដាប់មកតែនៅប្រទេសទីបេហ្នឹងបើមានអ្នកណាស្លាប់គេយកសាក់សពនៃអ្នកស្លាប់ហ្នឹងយកទៅគោចោលកន្លែងចិញ្ចឹមសត្វថ្មាត ឬក៏ចិញ្ចឹមសត្វអីដែលអាចស៊ីសាច់ណាហើយគេមានអាចារ្យគេគេមានអាចារ្យគេហ្នឹងមានកបិតមួយយ៉ាងមុតចាំប្រលះសាច់របស់មនុស្សដែលស្លាប់ហ្នឹងឲ្យសត្វស៊ីគេថាសាកសពដែលស្លាប់ទៅហើយវាអត់មានសារៈអីទៅទេឲ្យសត្វស៊ីទៅបានបន់បានបន់ នឹងដួងវិញ្ញាណខណ្ឌនៃអ្នកស្លាប់ហ្នឹងបានបូជាសាច់ដល់សัตว์អីអីចឹងទៅគេជំនឿថាបានបន់ហ្នឹងហើយបើញាតញោមវិញមិនអីញោមបើញាតញោមវិញអញអាចពេលអញងាប់កំកប់ណាកូនអញខ្លាចហប់ពេលស្លាប់ហើយខ្លាចហប់ទៀតកូនអើយកំដុតអញណាកូនណាអញខ្លាចក្តៅម្យ៉ាងទៀតទៅអញខ្លាចអាចារ្យយកឈើរុកអញណា ពេលដុតអត់ឆេះល្អហ្នឹងបុកមកខុចខុចមកឈឺអាតែប៉ិតស្លាប់ទៅអត់ដឹងសោះណាញោមណោះហ្នឹងហើយដោយជាបណកិច្ចទាំង4ហ្នឹងវាខុសគ្នាទៅតាមសញ្ជាតិនីមួយនីមួយ តែសរុបរួមមកឲ្យតែស្លាប់ទៅហើយនឹងมันអាចຕົកនៅផ្ទះសំបែងបានទេ ដោយពុទ្ធព្រះអង្គសម្ដែងថា កាយក្តីកាយក្តីវិញ្ញាណក្តីភ្លើងធាតក្តីកាលណាដែលត្រូវបែកធ្លាយទៅហើយនឹងគឺมันអាចទុកដាក់នៅលើផ្ទះសម្បែងបានទេរូបរាងកាយនេះនោះតែងដេកនៅលើផែនដីនឹងដូចជាអង្កត់អស់នឹងរកប្រយោជន៍គ្មាននឹងកាយនេះមិននៅយូរប៉ុន្មានឡើយ តែមាន វិញ្ញាណទៅប្រះហើយ ជាកាយគឺគេបោះបង់ចោលនឹងដូចជាអង្កត់អស់រកប្រយោជន៍គ្មានឡើយហ្នឹងហើយហើយដល់ទៅពេលស្លាប់ហើយអត់មាននរណាតម្កល់ទុករក្សាអង្គុយមើលទុកហិតក្លិនខ្មោចហើមប៉ោងស្អុយរលួយនឹងទេ មែនមែនទេញាតិញោម ឥឡូវថាយើងមនុស្សចាស់វាអត់ចម្លែកទេហ្នឹងហើយចោះនៅក្មេងសំផស្សភោរផង់នឹងគួរជាទីពេចពិលរមិលមើលស្នេហាប្រតពតហួងហែងអាហ្នឹងតែពេលមានជីវិតទេណាហើយដល់តែពេលស្លាប់ហើយនឹងស្រឡាញ់ទៀតទេញាតិញោមញោមអើយណាកុំឯង ស្រឡាញ់ប្តីកំឯងស្រឡាញ់ប្រពន្ធបណ្ណាក៏ដោយតែមាន ខ្យល់អសស័កបសស័កនៅចេញនៅចូលមានជីវិតរស់តែដល់ស្លាប់ទៅហើយឥតមានបងអើយបងមិនក៏ស្លាប់ចោលអូនកូនកំព្រាបានឪណាហៅបងឯងសន្យាថារស់នៅជាមួយខ្ញុំដល់ចាស់កោងខ្នងអោបងឲ្យបងមកយកខ្ញុំផងមិនក៏ទុកឲ្យខ្ញុំកំព្រា យកខ្ញុំទៅផងអោបចុះអោបឡើងលើកដៃប្តីមកអោបដល់តែពេលខ្មោចវាមិនតាន់រឹងដល់តែពេលរឹងហ្មងជាប់ដៃងើបមកវិញមិនរួចបងអើយអូនថាលេងទេបងកូនបានអាណាមើលអូនមិនតាន់ចង់ងាប់ទេហ្នឹងហើយពេលសរសៃវារឹងណាញោមណានឹងឃើញទេអញ្ចឹងអត់ស៊ូទៅជាមួយ ខ្មោចទេនៅរស់គឺនឹង មកតែរកថ្មីទៀតណាញោមណោះអញ្ចឹងបានចង់បញ្ជាក់ថា ជីវិតនេះ ពេលដែលស្លាប់ទៅហើយអត់មាននរណា នៅដេកអោបទុកនៅលើផ្ទះសំបែងហួងហែងស្រឡាញ់ដូចជាការនៅរស់ទេសំបីតែស្លាប់ទៅនេះ មានសេចក្តីយំយែកកន្សែងនិងសោយសោកសំណោះអាឡោះអាឡៃចំពោះបុគ្គលដែលស្លាប់ទៅនឹងក៏ពិតមែនតែមួយសន្ទុះក្រោយមកក៏យើងរំសាយចិត្ត នឹងហើយម្យ៉ាងវិញទៀតបើជូនទៅនោះឯងក៏បាន ត្រឹមតែទីបិឆាជូនត្រឹមតែទីបិឆាហើយគេត្រឡប់មកវិញកតបកិច្ចទូនាទីរបស់ លោកអាចារ្យយូគីគេត្រូវដុតគេត្រូវបូជា គេរុកស្គៀលដោយឈើសល់ដុតអីដោយប្រការណាវាគឺជាការដែលអ្នកស្លាប់នឹងមិនបាន ដឹងតលតែសោះ សំបីអ្នកជូនដំណើរហែហោមដោយញាតដោយសន្តានមិត្តភ័ក្តិមរៈខ្លើនឹងគេសោយគេសោក គេពុលសេចក្តីស្រណោះអឡោះអឡើយដោយពាក្យប្រការណាក៏ដោយអ្នកស្លាប់នោះ គឺរមែងមិនបានដឹងទេ ត្រូវទៅជាមួយនឹងសម្ពុតស្នប់ដែលគេរុំនៃសាកសពនោះ ហើយស្លាប់ទៅ ទៅតាមយថាកម្មប្រពន្ធនោះ នឹងឯពុទាយាតឬក៏អ្នកស្នង នៃមរតកនឹងរមែងនាំនៅទ្រព្យសម្បត្តិនៃបុគ្គលនោះ ទៅឯបុគ្គលដែលស្លាប់នោះ រមែងទៅតាមយថាកម្មណាញាតិញោមណារមែងទៅតាមយថាកម្មនេះញាតិញោមទាំងអស់គ្នាក៏បីកើតចិត្តពិចារណាទាំងអស់គ្នា នៅក្នុងសេចក្តីស្លាប់នេះយើងមើលមើលហ្នឹងពេលដែលយើង ស្លាប់ទៅហើយនេះអាការៈនៃការជ្រាបឬក៏សេចក្តីដឹងនៅអវ័យអវ័យដែលយើងធ្លាប់ស្រឡាញ់ការពីនៅរស់យើងធ្លាប់កំណត់នឹងហួងហែងការពីនៅរស់តែដល់ទៅពេលស្លាប់ទៅ វាដូចជាមិនមានអវ័យសោះដែលយើងត្រូវយក នៅទ្រព្យសម្បត្តិក្នុងโลกនេះយកទៅនឹងវាតទេស្អាតណោះញាតញោមណោះមែនទេញោមតទេស្អាត នេះអាត្មាផ្ដើមសេចក្តី ប្រមាណប៉ុណ្ណឹងពីរឿងឈាបនកិច្ចហ្នឹងគឺយើងស្លាប់ដោយអាការៈណក៏ដោយឬក៏នៅក្នុងសញ្ជាតិណាក៏ដោយបូជាដោយណារបៀបណាក៏ដោយតែទីបំផុតជីវិតហ្នឹង គឺគេមិនຕົកតែម្ដងមែនមិនមែនញាតិញោមនឹងឯស្លាប់ទៅហើយរូបរាងកាយនេះគឺគេមិនຕົកទេបើមិនដុតគឺ កប់បើមិនកប់បណ្ដែតចោលតាមទឹកបើមិនបណ្ដែតចោលតាមទឹកយកទៅបោះចោលក្នុងព្រៃណាញោមណាបើមិនកប់ដុតបើមិនដុតកប់បើទុកចោលស្អុយមែនទេចឹងសរុបមកគឺស្លាប់ទៅហើយ វាមិនមែនជាទីស្រឡាញ់ដូចដែលកាលនៅរស់ទេ និងពិចារណាអញ្ចឹងបាននៅក្នុងរបៀបនៃជាបណកិច្ចនឹងមានបទពិចារណាច្រើនណាស់តែលោកអាចារ្យដឹងធ្លាប់បានពយល ដឹងធ្លាប់ជម្រាបជូន ពុទ្ធបរិស័ទញាតិមិត្តទាំងឡាយអ្នកកាន់ពុទ្ធសាសនានឹងឲ្យយល់ដែរឬអត់ទេអញ្ចឹងបានមានជារបៀបហើយជាផោះតាងជាកំណត់សញ្ញាសម្គាល់ឲ្យ ពុទ្ធបរិស័ទបងប្អូនទាំងឡាយ បានដល់នៅសេចក្តី សង្វេគតក់ស្លុតនៅក្នុងជីវិតនេះកាលណាដែលយើងមានសេចក្តីសង្វេគតក់ស្លុតនៅក្នុងសេចក្តី ស្លាប់នេះហើយជំរុញនៅសន្តាននៃចិត្តរបស់យើងឲ្យភ្ញាក់រលឹកហើយ ស្វែងរកបុណ្យហ្នឹងហើយនៅក្នុង កិច្ចនៃជាបណកិច្ចនេះ មាន5ចំណុចធំធំ ដែលយើងគួរគិត និងគួរពិចារណា ចំណុចទី1គេមានពិធីសណ្ដោងស្បូវភ្លាំងនឹងឲ្យសណ្ដោងស្បូវភ្លាំងហើយទី2ប្រៃលាជមិញ មាន បានប្រៃលាជអីមិញហើយមានសណ្ដោងស្បូវភ្លាំងហ៎នឹងសណ្ដោងហើយមានឆ្កៀសចិញ្ចៀនត្បូងណាញាតិញោមណាឆ្កៀសចិញ្ចៀនត្បូងស្អីទៅឆ្កៀសចិញ្ចៀនត្បូង គេចិញ្ចៀនត្បូងនោះនោះនោះគេចិញ្ចៀនត្បូងនោះនោះដាក់ស្រូវមកល្អីមានទៀនដោតផ្លុងផ្លុងនោះអឺហើយមួយទៀតគឺបួសមុខភ្លើងហ្នឹងទី5នោះគឺប្រែរូបនៅក្នុងសេចក្តីទាំងអស់នេះអាត្មានឹងកោះកកាយសម្រាយជាសេចក្តីដើម្បីឲ្យលោកយាយលោកតាពុទ្ធបរិស័ទបងប្អូនទាំងអស់គ្នាបានជ្រាបចោះពិធី សណ្ដោងស្បូវភ្លាំងមានន័យសំខាន់យ៉ាងដូចម្ដេចពិធីសណ្ដោងស្បូវភ្លាំងនេះ យើងឃើញរូបភាពច្បាស់ជាក់នឹងភ្នែក គឺគេរៀបចំ ក្រងជាស្បូវតែយើងបច្ចុប្បន្នអត់រកស្បូវទេ យើងក្រងជាបើងទៅណោះនឹងឯងកំណត់ថាស្បូវភ្លាំងអញ្ចឹងទៅយើងក្រងស្បូវភ្លាំងហើយយកទៅចងនឹងមឈូសជាប់ជាមួយនឹង ក្បាលនៃអ្នកត្រៀមបុសភ្លើងណោះមានន័យសេចក្តីថាអ្នកដែលត្រៀមនឹងបុសភ្លើងហ្នឹងដែលដើរនៅមុខក្តាមមឈូសតំណាងឲ្យសពសត្វលោក នៅ ក្នុងលោកកសន្និវិសនេះញោមអើយញោមស្ដាប់ឲ្យតន់ណាអ្នកដែលដើរមុខមឈូសកោសក់ ហើយពាក់ស្បូវភ្លៀងដើរពីមុខមកឈូសនេះគឺជា ប្រតិភូតំណាងឲ្យសត្វលោក ទាំងអស់នៅ ក្នុងលោកនេះហើយខ្សែស្បូវភ្លៀងដែលចងពីលើក្បាលនឹងគឺជាខ្សែនៃតណ្ហា ខ្សែនៃកិលេសដែលចងក្រៀកនៅក្បាលសត្វលោក ឬក៏ចងរឹតនៅសត្វលោក ហើយមឈូស ជាតំណាងថាស័កសពនៃសត្វទាំងឡាយទាំងពួងឧបមាថា អ្នករស់ដែលដើរមកក្តាមមឈូត្រូវខ្សែរឹតចងក្រៀកអូសទាញទៅនឹងដល់សេចក្តីស្លាប់ដោយបុគ្គលនៅក្នុងក្តាមមឈូសនឹងគ្រប់គ្រប់គ្នារត់រួចអីអត់ញោមអ្នកដែលដើរពីមុខមឈូសហ្នឹងណា តំណាងឲ្យសត្វលោកទាំងអស់គ្នាថាត្រូវខ្សែតណ្ហាត្រូវខ្សែស្បូវភ្លៀងនឹងចងរឹតចងទាញក្រៀកនាំចូលទៅមឈូសក្នុងថ្ងៃណាមួយដូចដូចគ្នា អ្នកបួសភ្លើងមិញតំណាងឲ្យយើងទាំងអស់គ្នាណាញោម ហ្នឹងហើយមិនមែនបោះគ្រាន់តែបោះបោះសងគុណម៉ែបោះសងគុណឪពុកបោះសងគុណបងគុណប្អូនឬក៏សាច់ញាតិសន្តានមិនមែនមានន័យតែម្យ៉ាងប៉ុណ្ណឹងទេមានន័យឲ្យសពសัตว์លោកទាំងអស់សបញ្ជាក់ឲ្យឃើញថា អ្នកដែលដើរមុខក្តាមមឈូសមិនយូរប៉ុន្មាន ទេនឹងត្រូវខ្សែស្បូវភ្លៀងនឹងឯងចងប្រទាញនាំទៅ ក្នុងចូលទៅក្នុងមឈូសគ្រប់គ្រប់គ្នាទាំងអស់ច្បាស់ហើយនៅយេ ច្បាស់ហើយលោកអាចារ្យណោះមិនយូរទេ យើងនឹងត្រូវទៅដេកក្នុងមឈូសដូចគ្នាដោយអំណាចនៃតណ្ហាកិលេសរូបរិទ្ធយើងរាល់ថ្ងៃហ្នឹងអាហ្នឹងក៏បីពិចារណា នៅក្នុងពិធីសណ្ដោងស្បូវភ្លៀងហើយចំណុចទី2យាយអើយកុំងាកកុំកេះគ្នាណាយាយយាយអើយអើយាយ ណែស្ដាប់តនណែណោះចំណុចមួយស្ដាប់តនណែខ្លាចយាយយាយស្ដាប់អតនយាយអាត្មាទេហើយអាត្មាទៅវត្តវិញឯណាណែហើយចំណុចទី2បានអាត្មាចេះតែហៅនឹងអាត្មាខ្លាចតែអាត្មានិយាយទៅទៅបាត់ណាយាយណាចំណុចទី2គឺប្រៃលាជប្រៃលាជនឹងយ៉ាងម៉េចមានន័យសំខាន់ដូចម្ដេចអេអត់ដឹងអាម៉េចដែរទេគុណនោះ ខ្ញុំកណាត្បិតតែធ្វើអាចារ្យមែនតែធ្វើតពីតាខ្ញុំកណាដែរហ្នឹងកាលដែលគាត់នៅធ្វើអាចារ្យគាត់នៅរស់ឡើយគាត់ធ្វើអញ្ចឹងដែរអញ្ចឹងខ្ញុំកណាធ្វើអញ្ចឹងដែរដល់នឹងកុំឲ្យបាត់ទំនៀមទម្លាប់ផងគាត់ធ្វើព្រោះគេធ្វើអញ្ចឹងតាំងពីយូរលងណាស់មកហើយយើងកុំឲ្យបាត់ផងមិនមែនយល់បានតែប៉ុណ្្នឹងទេត្រូវយល់ថាប្រាយលេខនឹងមានន័យសំខាន់ណាស់ឧបមាទៅនឹងឆ្អឹងរបស់យើង សពសត្វទាំងអស់នៅក្នុងលោកនេះកាលដែលស្លាប់ទៅហើយរមែងចោលឆ្អឹងរត់រាយដូចជាលេខដែលយើងបាចនៅលើផែនដីយ៉ាងដូច្នោះចឹងសត្វលោកនៅក្នុងដំណើរនៃសង្សារវដ្តនេះកើតស្លាប់កើតស្លាប់ស្លាប់កើតអន្ទូលទៅនៅក្នុងសង្សារវដ្តនេះត្រូវចោលឆ្អឹងនៅលើព្រះធរណីនេះ រាប់ជាតិរាប់កំណើតមកហើយដូចជាលាជដែលបាចោលនៅលើផែនដីយ៉ាងដូច្នោះដែរតើនេះញោមចឹងនៅលើផែនដីហ្នឹងយើងមិនដឹងថាចោលឆ្អឹងកន្លែងហ្នឹងមិនដឹងថាចោលឆ្អឹងនៅទីណាកន្លែងណាខ្លះទេ នៅ ក្នុងជាតិនៅ ក្នុងកំណើតដែលកើតអន្ទូលនៅក្នុងវត្តសង្សារនេះជួនកាលកើតជាគោជាឆ្កែជាមន់ជាទាជាមនុស្ស ឬក៏សត្វអ្វីផ្សេងផ្សេងទាំងអស់ឲ្យតែមានឆ្អឹងមិនដឹងថាចោលឆ្អឹងនៅក្នុងជាតិណាកំណើតណាទីណាភូមិណាឃុំណាស្រុកណា គឺយើងឲ្យតែកើតមានរូបមានដៃមានជើងមានឆ្អឹងស្លាប់ទៅ គឺចោលឆ្អឹងរត់រាយដូចជាលាយដែលយើងបានបាច់បាញ់មិញអញ្ចឹងណាយាយស្ដាប់តើទេនឹងចំណុចទី2ហើយចំណុចទី3ឆ្កៀសចិញ្ចៀនត្បូង គាសចិញ្ចៀនត្បូងនឹងគឺជាបទពិចារណាមួយសំខាន់ដែរមិនមែនតែគេសួរទៅថាតាអើយគេដាក់អាស្រូវម៉ាឡអីមានត្រល់ដាក់ភ្លើងមានបិឆេះមានប្រេងហ្នឹងគេដាក់មានន័យថាម៉េចទៅ មានន័យថាម៉េចតើពេលចប់ប៉ុនទៅកណាដកតាជាគៀងនឹងចេញទៅដកតាភ្លើងទៀននឹងចេញបោចធូបបោចអីចេញទៅកណាទូលទៅផ្ទះទៅញោមបើពីដើមគេដាក់អាហ្នឹងទៅនិបអាចារ្យ ណាលោកអាចារ្យណាអានឹងពីដើមគេដាក់ទំនប់អាចារ្យតែចំណុចនឹងសំខាន់ណាសំខាន់មួយដែរយើងក៏បីគិតក៏បីពិចារណា កាលពីដើមគាត់ដាក់ស្រូវមួយល្អីហើយមានចង្កៀងឬក៏ត្រល់ដាក់មឆេះ ដាក់បឆេះមិនមឆេះដាក់បញ្ឆេះដាក់ប្រេងហើយដុតភ្លើងឆេះប្លង់ប្លង់ផ្លឹបផ្លែផ្លឹបផ្លែវាស់ព្រឹកអញ្ចឹងទៅ ហើយពីដើមផងហ្នឹងអ្នកបុះភ្លើង នៅពេនភ្នែនធ្វើកម្មដ្ឋានអាចារ្យនឹងឯងនៅសូនៅហ្នឹងម៉ោង4ម៉ោង5ទៀបព្រឹកហ្នឹង គឺមកនមស្ការអុចភ្លើងទៀនហ្នឹងហើយអុចចកៀងហ្នឹងសូធណាញោមណាហ៎បើបើពីដើមទៀតផងនោះគឺមានអាចារ្យដែលគាត់ចេះធរយោកធរអីណានឹងឯកោសាលាអាធម្ម ដល់ពេលគាត់សោតយូរទៅយូរទៅគាត់អស់កម្លាំងគាត់ទៅកាខ្វេដងគូនំប៉ាំងមានអត់ពីដើមណាឥឡូវលែងមានហើយឥឡូវហ៊ានតែសោតមើលក្មេងបាញ់ក្រោកជាពីងងប់លើថ្លង់នឹងកូនកណាខ្លាចខ្មោចណាអឺអាត្មាថាលេងឯងញោម អាហ្នឹងពេលគាត់អស់កម្លាំងណាញោមណាទីដើមសោធរយោបនឹងកុសលាធម្មាធរជាអកុសលអកុសលាធម្មាធរជាកុសលអកុសលាធម្មាធរជាអកុសលអព្យាកតាធម្មាធរជាអព្យាក្រិតនឹងមានន័យអញ្ចឹងអញ្ចឹងចាស់ចាស់ពីដើមគាត់ចម្រើនធរដោយភ្លើងណាឆ្កេះចិញ្ចៀនត្បូងនឹង តែ ជាបទពិចារណា នៅក្នុងជីវិតនេះលោកឧបមាអញ្ចឹង ចង្គៀងឬក៏ត្រល់ដែលគេដាក់ឲ្យមានអុជភ្លើងប្លង់ប្លង់ហ្នឹងហ្នឹងគឺសម្រាប់បំភ្លឺហើយបញ្ឈឺអាបញ្អតោភ្លើងនឹងអាចភ្លឺទៅបានដោយសារមានបច្ឆេះសម្រាប់ដុតហើយអាចបន្តភ្លើងនឹងឲ្យឆេះបានយូរបាន វាតល់តែមានប្រេងណ៎ញោមណ៎វាតល់តែមានប្រេង បានធ្វើឲ្យត្រល់ជង្គៀងនឹងអាចឆេះបានយ៉ាងណាមិញឧបមាដូចជាជីវិតជាប្រកដីរបស់យើងណាភ្លើងដែលឆេះផ្លឹបផ្លែតផ្លឹបផ្លែតនឹងជាឧបមានៃការរស់នៅរបស់សត្វលោកនឹងហើយរស់មួយថ្ងៃកាត់មួយថ្ងៃកោម្ដងឈឺម្ដងជានឹងម្ដងសក់ម្ដងទុក្ខ ផ្លឹបផ្លែតផ្លឹបផ្លែតដូចជាភ្លើងដែលកំពុងឆេះហ្នឹងហើយបាញ់ឆេះឧបមាដូចជារាងកាយរបស់យើងណាបងណាបាញ់ឆេះដូចជារាងកាយរបស់យើង ហើយប្រេងនឹងឯងប្រៀបដូចជា អាយុសង្ខាររបស់សត្វលោកហ្នឹងហើយអញ្ចឹងបើកាលណាប្រេងអស់ ប្រេងអស់ភ្លើងត្រូវរលត់មែនទេញោមបើប្រេងអស់ភ្លើងនឹងត្រូវរលត់ហើយដល់តែពេលប្រេងអស់ភ្លើងរលត់អញ្ចឹងបញ្ឆេះនឹងឯងគឺវាអត់អាចបំភ្លឺបានឬក៏ឲ្យភ្លើងឆេះតទៅទៀតក៏អត់បានទេព្រោះវាអត់ប្រេងយ៉ាងណាមិញជីវិតយើងរស់នៅបានតតែអាយុនឹងនៅមាន អាយុនឹងពោលទៅដល់បុណ្យកុសលរបស់យើងនៅមានណាបុណ្យកុសលយើងនៅមានជីវិតយើងនៅរស់កាលណាដែលបុណ្យអស់ជីវិតយើងត្រូវ ត្រូវស្លាប់កាលណាដែលជីវិតយើងត្រូវស្លាប់បាញ់ឆេះគឺជាតួរាងកាយនេះมันអាចរក្សាតាំងនៅបានទេហ្នឹងហើយมันអាចតាំងនៅបានទេអញ្ចឹងឧបមាយ៉ាងដូចនោះ ក៏ធ្វើឲ្យយើងក៏បីកើតចិត្តកើតពិចារណាថាអោណោសង្ខារធัวទាំងឡាយមិនទៀងមែនពិតមានកិរិយាកើតឡើងហើយវិនិច្ឆ័យទៅវិញជាធម្មតាលុះតែរលត់នៅសង្ខារទាំងឡាយនោះហើយទៅបាននៅសេចក្តីសុខនោះគ្រប់យ៉ាង ចឹងបានព្រះអង្គទ្រង់ប្រកាសសម្ដែងថារូបនេះឯងមានសេចក្តីប្រៀបធៀបដោយដុំនៃពពុះទឹក ដុំនៃពពុះទឹកដែលប៉ោងឡើងហើយมันអាចតាំងនៅបានយូរទេញាតិញោមជាពុទ្ធបរិស័ទបងប្អូនប្រុសស្រីទាំងឡាយក៏បីជ្រាបពេលណាដែលប៉ោងមកហើយពពុះទឹកនោះត្រូវដោយអាកាសធាតុក្តៅពេកក៏ត្រូវបែកត្រជាក់ពេកឬក៏ខ្យល់បុកវត្ថុទាំងឡាយមកប៉ះក៏អាចញ៉ាំងឲ្យពពុះនោះបែកយ៉ាងណាជីវិតជាប្រក្រតីញាតិញោមជាពុទ្ធបរិស័ទ កាលដែលក្តៅពេកមិនមានធាតុចៈសោះក្តៅវាឡើង កម្រិតខ្ពស់ធ្វើឲ្យ ជីវិតរបស់យើងស្លាប់ប្រសិនណាបើមានធាតុចៈឡើង ខ្ពស់មិនមានកម្ដៅតលតែសោះក៏ធ្វើឲ្យបែកធ្លាយពោលគឺសេចក្តីស្លាប់នឹងចូលមកដល់ដែរចឹងបានព្រះអង្គសម្ដែងថារូបនេះមានសេចក្តីប្រៀបធៀបដោយដុំនៃពពុះទឹកវេទនាមានសេចក្តីប្រៀបធៀបដោយក្រពេញទឹកដែលប៉ោងឡើងព្រួយព្រួយហ្នឹងឯង សង្ខាសញ្ញាទាំងឡាយគឺការសម្គាល់នៃការចងចាំលោកប្រៀបធៀបដូចជាថ្ងៃបណ្ដើកូនញោមស្គាល់ថ្ងៃបណ្ដើកូនទេញាតិញោមស្គាល់មែនទេហ្នឹងហើយពេលដែលថ្ងៃក្តៅខ្លាំងហើយយើងក៏លេខឲ្យឆ្ងាយទៀតយើងឃើញយើងឃើញ អាចំហេះនៃកម្ដៅនឹងវាព្រិចព្រិចព្រិចបដិញគ្នាណាញោមណា ហ្នឹងហើយអញ្ចឹងការកំណត់សម្គាល់របស់យើងក៏ក៏ដូចគ្នាដែរកាលពីយើងនៅក្មេងផ្លែភ្នែកនៅល្អយើងមើលច្បាស់ណាតែដល់ពេលយូរទៅកន្លងផុត10 20 30ឆ្នាំអញ្ចឹងវ័យយើងប្រែប្រួលយើងមើលគេអត់សូវច្បាស់អើយដឹងដល់ណាទេអូនអើយមើលលែងច្បាស់ហើយមើលមើលនិយាយមួយម៉ាត់ពីក្រែងអញស្ដាប់សំឡេងបានអូនហ្នឹងហើយ អត់តន់ចាស់ហើយតែគ្រាន់តែថារៀននិយាយហើយណានិយាយណាហ្នឹងហើយបែកយូរហើយមិនដឹងកូនណាអណីឯនេះមើលចៅឯងមួយចិត្តយាយតិចមើលយាយមើលអូអញ្ចឹងឯងចាំលែងបានឯណាចៅកុំថាយាយរឹកតាមពិតយាយចាំបានណែអាការចំណាំនោះវានៅ តិចតួចណាញោមណនឹងសញ្ញាលោកថា ដូរជាថ្ងៃបណ្ដាលកូនឃើញហើយតែរសាត់រសាត់រសាត់ទៅអស់អញ្ចឹងទៅ ហើយសង្ខារទាំងឡាយប្រៀបដូចជាដើមចេកសង្ខារហ្នឹងលោកប្រៀបថាដូចជាដើមចេកដើមចេកមានក្លិមអត់យាយដើមដើមចេកអត់មានក្លិមទេបកមួយស្របកខ្ចីបន្តិចដកមួយស្របកចេញខ្ចៅខ្ចីបន្តិចហេថ្ងៃនេះនិយាយចេះតែខុសមាត់នេះបកមួយសតបទៀតខ្ចីទៀតរហូតទៅដល់ស្នូលកណ្ដាល រកក្លឹមនៃដើមចេកហ្នឹងអត់មានទេមែនមែនពេលពេលដើមធ្នងដើមបេងនាងនួនផ្ចឹកកញ្ញុំខ្លងក្បែងបកស្រាយទៅវាមានក្លឹមណាយាយណោយាយអើយមានក្លឹមគេយកមកប្រើការបានរួចចោះមនុស្សយើងហ៎មនុស្សយើងពេលដែលស្លាប់ទៅលោកថាដូចដើមចេញរកក្លឹមគ្មានទេយកប្រើការបង្កើត ចឹងបានអាត្មាទេយប់មិញអាត្មាប្រាប់អាត្មាសួរមកសួរថាអ្វីថ្លៃជាងគេអូជីវិតថ្លៃជាងគេបំផុតជីវិតហ្នឹងចង់អ្នកណាសុំទិញតែម្រាមដៃមួយឲ្យ10000ដុល្លារលក់អត់ថាអត់ទេសុំតិចមកខាងឲ្យ10000ដុល្លារអត់ទេសុំតែចុងច្រមុះបន្តិចមកនឹងឲ្យ10000ដុល្លារលក់អត់អត់ទេអញ្ចឹងជីវិតនឹងថ្លៃបំផុតថ្លៃណាស់ នឹងមិនអាចលក់ដូរនឹងយកប៉ាន់វាស់វែងជាមួយនឹងទ្រព្យសម្បត្តិនឹងបានទេជីវិតថ្លៃណាស់នឹងតែដល់តែពេលថោកនោះក៏ថោកបំផុតថោកលែងណាលែងយកជាសាច់កាយបានណោះញោមណោះប៉ុន្តែឆ្កែអង្គែស៊ីគង់មាន តម្លៃមនុស្សយើងអត់មានណាស៊ីទេញោមអើយកាលពីនៅរស់ណាអូអាត្រង់ស្អាតបន្តិច ថ្លៃផ្ទះ4 5000ដុល្លារនៅមិនចង់ព្រមទេណោះញោមណោះតែងាប់ទៅស្លាប់ទៅឲ្យតែទេយកឯងអត់ទេថោកថោកថោកថោកថោកណោះញោមណោះអេមិនមិនប្រមាថមាក់ងាយអីទេគ្រាន់តែថាយើងគិតមើលមើលថាជីវិតនឹងថោកហើយមិនថោកថោកណាវាអត់តម្លៃណាគ្រាន់តែកំពុងតែញ៉ាំបាយ កំពុងភាសាបាយហូបបាយស្រាប់តែគេបូជាភ្លើងទៅអាអាផ្សែងនឹងធុំក្លិនទៅរកក្អួតរណាបាយទឹកមិនចូលទៀតឃើញទេអាហ្នឹងមិនបាច់ដល់ឡាពេលនិយាយដល់សាច់គេខ្ពើមគេរអើមសំបីតែផ្សែងហ្នឹងណាក៏ធ្វើឲ្យគេខ្ពើមដែរឃើញទេមនុស្សយើង វាអត់មានតម្លៃអីដល់ចុងក្រោយនោះមានតម្លៃបំផុត មានតម្លៃឆ្អឹងឯណោះយាយអើយដល់តែពេលមានតម្លៃមាន តម្លៃឆ្អឹងឯណោះនឹងស្លាប់ទៅហើយទិញកោតទិញកោតស្ដា3 4 500ក៏មានដែរកោតណាហើយក៏សាងចេតដី3 4 5000ដុល្លារ10000ដុល្លារក៏មានដែរដាក់តែឆ្អឹងមកមកកញ្ចប់នឹងទេណោះតែមានតម្លៃមានតម្លៃឆ្អឹងណោះ មកញោមអើមិនឲ្យអាអានេះវិលមកចូលខ្សែអត្តសូរគ្រូលគ្រូលគ្រូលកងហ្នឹងហើយហ្នឹងហើយមិនចុចចុចចុចចុចបិទសិនតាអត់អីក្តៅតិចចុះអឺអញ្ចឹងចំណុចត្រង់នេះអាត្មាក្រាន់ចង់បញ្ជាក់ថា ដើមឈើក៏គង់នឹងមានក្លឹមយកប្រើការបាន តែសង្ខាគឺ ជីវិតរបស់យើងនេះឯងពេលដែលស្លាប់ទៅมันមានខ្លឹមមានសារៈអ្វីសម្រាប់បុគ្គលយកទៅប្រើការបានឡើយពេលនៅរស់មានប្រយោជន៍មានគុណតម្លៃណាគឺល្អមានការហួងហែងមានការស្រឡាញ់យកចិត្តទុកដាក់តែដល់ពេលស្លាប់ទៅហើយអត់មានសារៈអត់មានខ្លឹមសារ ហើយមិនមាននរណាទុកដាក់លើផ្ទះសម្បែងបានឡើយតែងយកទៅបូជា ឬបោះចោលនៅលើផែនដីឲ្យដូចជាអង្កត់អស់រកប្រយោជន៍គ្មានឡើយ ណាញាតិញោមណានេះយើងពិចារណាទៅនៅក្នុងចំណុចនៃឆ្កៀសចិញ្ចៀនត្បូងឲ្យមានបទពិចារណាយ៉ាងដូចនោះហើយចំណុចទី4ចំណុចទី4នឹងឯងគឺ បួសមុខភ្លើង បួសមុខភ្លើងហ្នឹងគឺជាចំណុចសំខាន់មួយបញ្ជាក់ថា ការកើតអន្ទោលក្នុងសង្សារវត្តនេះ មិនចេះចប់មិនចេះហើយអញ្ចឹងមានតែការបួសភ្លើបួសនេះទេ ទៅអាចកាត់ផ្ដាច់នៅចំណងខ្សែតណ្ហាបាន អាចសន្សំ ហើយមាននៅគន្លឹះមធ្យោបាយដើរចាក់ចេញអំពីវត្តសង្សារនេះកិច្ចផុតអំពីជារៀបជាធិនិងមរណៈបាន មានតែភេទជាអ្នកបួសនេះទេទៅឆាប់រំដោះកាត់ផ្ដាច់នៅចំណងនៃតណ្ហាអញ្ចឹងបានយើងមានពិធីបួសមុខភ្លើងមួយនេះហើយ សម្គាល់ថា មានតែភេទអ្នកបួសទេ ដែលមានកិលៈកិលេសតិច មានកិលេសស្ដើងហើយឆាប់រំដោះចាកនៅវាលវត្តអសង្សារនេះកិច្ចអំពីជារៀបជាធិនិងមរណៈបានណាយាយណាយាយអើយនឹងចំណុចទី4ខ្លីៗប៉ុណ្ណឹងហើយចំណុចទី5ចំណុចទី5នោះឯងគឺប្រែរូប នេះកន្លែងនេះសំខាន់ណាស់ណាញោមប្រែរូបនឹងសំខាន់ណាស់ចំណុចនៃការប្រែរូបកន្លែងខ្លះលោកអាចារ្យគាត់ធ្វើខុសផ្ដេសផ្ដាសចាកដីការរបស់ព្រះពុទ្ធសាសនានឹងទំនៀមទម្លាប់យើងត្រូវតែរក្សាហើយណាទំនៀមទម្លាប់យើងត្រូវធ្វើហើយតែត្រូវធ្វើយ៉ាងម៉េចឲ្យបានជា ប្រយោជន៍ធ្វើយ៉ាងម៉េចឲ្យបាន អត្ថប្រយោជន៍ដល់កូនប្រុសដល់កូនស្រីកូនចៅចំនួនក្រោយនោះគាត់បានយល់គាត់បានដឹងកាលណាដែលធ្វើខុសគឺខុសតគ្នា មានទុកក៏មានទុកទាំងអស់គ្នាឥឡូវយើងគិតមកបន្តិចចំណុចទី5ហ្នឹងប្រែរូបប្រែរូបនឹងឯងគឺនៅពេលណា ដែលកម្មវិធីបូជាសពរួចសពគ្រប់ហើយ ស្រោចទឹកពន្លត់ភ្លើងចប់សពគ្រប់ហើយ លោកអាចារ្យយូគីឬក៏អាចារ្យខ្មោចហ្នឹងគាត់លុតភ្លើងរួចហើយ បានហៅសាច់ញាតិបងប្អូន ក្រុមគ្រួសារនៃសពមកជុំគ្នាហើយ មុននឹងរើសឆ្អឹងគាត់ធ្វើពិធីមួយហៅថាពិធីប្រែរូបណាយាយណាធ្វើពិធីប្រែរូបគាត់យកដុំខ្ជុងយកទៅ ណាយកទៅពូតពូតពូតពូតពូតហើយគូសវា ជារូបរាងមនុស្សហើយសួរក្រុមគ្រួសារនៃសពថា មើលបងប្អូនសាច់ញាតិនៃសពហ្នឹងរូបដែលខ្ញុំគូនេះតើដូចអ្នកស្លាប់ឬក៏មិនដូចហើយបើយាយវិញឆ្លើយថាម៉េចយាយយាយឆ្លើយថាម៉េចដែរយាយហ្នឹងហើយអត់ដូចទេណោះ ហ្នឹងហើយហើយបើគេសួរ2ដងគេសួរ3ដងនិយាយត្រូវឆ្លើយមិនចុងក្រោយអូថាដូចណអឺនេះបានបុរាណក៏ថាមិនក៏ថាអឺដំរី ខ្វាក់តម្រាក់ឈួតឯងញោមសុំទោសញោមសុំទោសមកមិនថាញោមតែ តែបុរាណក៏ថាអញ្ចឹងថាដំរី ខ្វាក់តម្រាក់ឈួតឃើញច្បាស់នឹងភ្នែកតែនិយាយខុស វាមិនដែលខ្ជុងតែហើយមកគូសវាឲ្យដូចវាអត់វាអត់មានកន្លែងណាដែលត្រូវដូចណាញោមបើថាហេអានឹងកិច្ចគេត្រូវថាអញ្ចឹងអានឹងគេគេគេសន្មត់អានឹងគេត្រូវត្រូវសន្មត់ថា3ដងត្រូវថាដូចចឹងហើយបើយើង ថាដូចអាម៉េចបើមិនដូចផងហ្នឹងប៉ុណ្្នឹងហើយបើមិនតម្រៃខ្វាក់ទៀតគួរតែមាក់ឈួតដែរណោះញោមណោះហេតុអីបានថាតម្រៃខ្វាក់តែមាក់ឈួតហើយ អូដំរីតែបើខ្វាក់ហើយវាដើរវត្តនេះវត្តនោះតំងតមកប៉ះស្អីក៏ប៉ះទៅមែនទេហ្នឹងហើយអញ្ចឹងអាត្មាចម្រើនពោកន្លែងនេះបន្តិចណាចម្រើនពោបន្តិចថា ពេលដែលលោកអាចារ្យគូសវាទៅសួរថាដូចឬអត់ប្រកាសជាមិនដូចទេ ទី2ក៏មិនដូចទី3ហ្នឹងក៏មិនដូចដែរគូហ្មិចក៏មិនដូចដែរ ចឹងបានលោកអាចារ្យដែលគាត់ឆ្លៀវឆ្លៀសហ្នឹងគាត់បានពូលថា នេះកូនចៅប្រុសស្រីក៏បីដឹងអំពីសភាវៈតាមសច្ចធម៌ពិតជីវិតដែលស្លាប់ទៅហើយអត់មានជនណា អាចមកគូសវានឹងឲ្យពូតផ្សំផ្គុំគូសឲ្យដូចជារូបដើមបានទេ កាលណាដែល រូបរាងកាយនេះបែកធ្លាយទៅហើយ អត់មានអ្នកណាអាចជប់ឬក៏មកគូសវាសូនឲ្យដូចរូបដែលបកុលស្លាប់នោះទៅបានទេ ចឹងហើយកូនចៅបងប្អូនសាច់ញាតិទាំងឡាយក៏បីកើតចិត្តសង្វេគពិចារណាកំសោយសោកឡើយមិនយូរទេ អ្នកទាំងឡាយក៏នឹងត្រូវស្លាប់ដោយបកុលនោះយ៉ាងដូចឆ្នោះដែរនឹងអញ្ចឹងកំសោកសៅណា នឹងហើយកុំអាឡោះអាល័យពេកមិនយូរប៉ុន្មានទេ អ្នកទាំងអស់គ្នាក៏គង់នឹងស្លាប់ដូចបុគ្គលរូបនោះដែរកាលដែលស្លាប់ទៅហើយអត់មានគ្រូឬក៏អត់មានអ្នកដែល ខ្លាំងពូកែពីណាពីណាមកដើម្បីជប់ឬក៏សូនគូសវាសឲ្យបុគ្គលនោះរស់ឡើងវិញ ឬក៏គូសវាសឲ្យដូចបុគ្គលនោះគឺគ្មានទេតែស្លាប់គឺស្លាប់ហើយអត់មានជប់អត់មានគូសវាសពូតផ្ដំឲ្យដូចទេមែនមែនទេញាតិញោមអត់ដូចទេណ៎ដូចទេតែអាចារ្យខ្លះមែនដូចញោមឆ្លើយមិនអញ្ចឹងណាញោមម៉ែវិញគាត់ឆ្លើយថាដូចដូចម្នាក់ឯងទៅ ឪឪឪឪស្លឹកទៅវិញប្រាប់ម៉ែផងថាអត់ដូចទេយាយអើយយាយអញថ្ងៃក្រោយកុំឆ្លោយទេយាយគេថាអញ្ចឹងមែនអាមើលនៅក្នុងកម្ពីមួយលោកថាអញ្ចឹងដែរណាញោមហ្នឹងហើយកម្ពីហ្នឹងគឺសភៅលោកអាចារ្យគាត់សរសេរមកដើម្បីបញ្យល់ទេតាមពិតយើងមើលសេចក្តីនឹងអត់ឲ្យអស់នឹងឲ្យមានសេចក្តីខាងក្រោមនឹងយើងមើលឲ្យអស់ទៅ នឹងឯគេបញ្ជាក់ថាធ្វើអញ្ចឹងជាការបដេផ្ដាស់បើកាលណាគូសវាសទី1มันដូចគូសវាសទី2มันដូចតែដល់ពេលចុងក្រោយថាដូចញោមនឹងឲ្យគេមានពិធីអញ្ចេះចាស់ចាស់ពីដើមហ្នឹងណាគាត់ធ្វើពិធីអាប្រែរូបហ្នឹងគាត់មានអាស្លឹកចេកមកធៀងគាត់គ្របលើអាអាខ្យូងហ្នឹងណាធ្លាប់ឃើញអញ្ចឹងដែរធ្លាប់ឃើញទេញោមហ្នឹងហើយគាត់គាត់យកអាស្លឹកចេកហ្នឹងគាត់យកទៅគ្របពីលើអាសពហ្នឹងហ្នឹងហើយលើអើលើឆ្អឹងអត់ទោះស្គ្របលើឆ្អឹងហ្នឹង ហើយដល់តែពេលហៅកូនចៅមកជុំគ្នាហើយហើយគេយកអាអាអាចបហ្នឹងយកអាចបហ្នឹងទៅដាក់លើលើខ្ជុងហ្នឹងហើយគេធ្វើຫມត់ជប់អ៊ុចអ៊ុចដឹងដឹងថាម៉េចឯណាញោមណាហ្នឹងហើយដឹងថាម៉េចថាម៉េចធ្វើຫມត់ជប់អ៊ុចជប់អ៊ុចចឹងទៅរួចហើយណារួចហើយគាត់បានលើកស្លឹកជើងនឹងមកខ្វាំងហើយគេកាន់ធ្វើដូចយន្តហោះអញ្ចឹងណាហ្នឹងហើយគេកាន់ដូចយន្តហោះថាណែសូមដួងបលឹងដួងវិញ្ញាណខណ្ឌរបស់ណែលោកណែឈ្មោះអីឈ្មោះអីហ្នឹង ណែប្រើយានជំនិះនេះទៅជីកទៅទិសខាងកើតឆ្ពោះទៅកាន់បរមសុខហើយទៅកើតក្នុងទីដ៏ប្រសើរទៅណាសុំដួងបលឹងនៃឯងកុំវិលវល់នៅឡងនៅប្រឡាចគេឲ្យគេភ័យឲ្យគេខ្លាចធ្វើបាបកូនចៅអីណាអូទៅទៅជិះយាននឹងទៅវាមិនដែលជិះស្លឹកជែកនឹងដាច់អាយ៉ាយាយដាំដងងាប់ញោមហ្នឹងហើយហ្នឹងអានឹងហេតុរបស់គាត់អញ្ចឹងជាជាជាតំណាងហើយ ដល់ទៅពេលគាត់បោះស្លឹកចេកទៅទិសខាងកើតហើយពេលដែលគាត់បោះទៅទិសខាងកើតហើយគាត់យកគាត់យកអាអាចប់នឹងគូសវាឲ្យឲ្យចេញជាដៃជាជើងហើយគាត់សួរដូចមិនដូចទេនឹងនឹងដូចអ្នកស្លាប់អត់អត់ហើយសួរទី2ដូចមិនដូចអត់ហើយទី3ដូចដូចដូចខ្ជុំនឹងដូចហ្នឹងហើយថា ហ្នឹងហើយកូនចៅប្រុសស្រីទាំងអស់ក៏បីជ្រាបណា មនុស្សដែលស្លាប់ទៅហើយហ្នឹងហើយសូមឲ្យកើតមកវិញណាជាមនុស្សទៀតជាអីអីតាមគាត់នឹកឃើញអញ្ចឹងណាញោមតែអត់ដឹងថាមនុស្សកាលពីនៅរួមមិនដឹងថាកសាង បាបកម្មក្តីកុសលអ្វីខ្លះនោះទេអញ្ចឹងការកើតវាអត់ទៀងអញ្ចឹងមិនអាចពយល់គាត់អញ្ចឹងបានទេព្រោះសត្វទាំងឡាយស្លាប់ទៅហើយរមែងអន្ទូលទៅតាមកម្មស្រាប់តនេះយាយ ហ្នឹងហើយមិនតែប៉ុណ្ណោះសោទៀតគាត់យកអាលឹងអាលងយកសដែកយកអីហ្នឹងទៅរួយលើអាអាកំតិចខ្ជុងហ្នឹងឲ្យវាដោះមកអញ្ចឹងគាត់ធ្វើធ្វើសញ្ញាសម្គាល់ថាដែលសូមឲ្យដួងបលឹងដួងវិញ្ញាណខណ្ឌនៃអ្នកស្លាប់ហ្នឹងណាក្មួយនេះយាយនេះតានេះតាមកតាម៉ៃយាយទួតយាយទាអញ្ចឹងទៅអឺ ឲ្យឆាប់ដុះដាលដូចជាក្របល្ងក្របសណ្ដែកហ្នឹងណាឲ្យឆាប់មកកើតលូតលាស់ដុះដូចជាក្របពូជធាដែលយើងបានហ្នឹងហើយរួយទៅនេះ វាអត់ងាយណាញោមវាអត់ងាយទេជីវិតរបស់យើងដែលត្រូវថាស្លាប់ហើយកើត ជាមនុស្សទៀតឲ្យឆាប់ដុះដាលឲ្យធំធាត់មកវាអត់ងាយទេហ្នឹងហើយចតិបដិសន្ធិក៏ប៉ុន្តែជីវិតរបស់សត្វយើងវាមានការប្រព្រឹត្ត នឹងខុសខុសគ្នាអញ្ចឹងយើងអត់ដឹងទេថាវាទៅកើតរបៀបណាឬក៏ឆាប់លូតលាស់មកឲ្យដូចជាធុញជាតិហ្នឹងវាអត់ពិតប្រកបទេអញ្ចឹងគ្រាន់តែថាយើងពិចារណាថាជីវិតដែលស្លាប់ទៅហើយទៅតាមអំណាចនៃកម្មណាញោមណានឹងឥឡូវអាត្មាស្លេះប្រមាណប៉ុណ្ណឹងចូលមកដល់រឿងអាចារ្យម្ដងណា នេះប្រាប់លោកអាចារ្យទៅឲ្យបានចេះអាត្មាក៏មិនចេះអីដែរញោមតែគ្រាន់តែថាតិចថាចេះនិយាយអញ្ចឹងដឹងប៉ុណ្ណឹងឲ្យសឹកទៅធ្វើអាចារ្យខ្មោចអត់ធ្វើឯណាខ្លាចខ្មោចព្រោះខ្លាចខ្មោចអត់តន់ចេះបល័យខ្មោចណាធ្វើអាចារ្យខ្មោចណោះធ្វើអាចារ្យខ្មោចខ្លាចប្រពន្ធខ្លាចនោះគិតវែងឆ្ងាយអាមិនដឹងរយយាយបានគេអត់ផងហ្នឹងហើយសុំទោសអានេះនិយាយលេងណាញោមណា អឺអញ្ចឹងនិយាយពីរឿងអាចារ្យអាចារ្យនឹងឯងមាន ប្រមាណញោមអាចារ្យអាចារ្យប៉ុនខ្មោចគេមាន5ណាញោមណោនឹងនិយាយពីអាចារ្យមាន5អាចារ្យធំនោះគឺណាពេលដែលហែសពគាត់អត់មានមុខងារអីគាត់ទេកាន់តែតុងព្រលឹងមួយដើងខ្វៅខ្វៅទៅមុខគេពុទ្ធានុសតិធម្មានុសតិ សង្ឃានិសតេដល់ទៅពេលយូរទៅទៅត្រង់ឆ្ងាយផងហែសពពីដើមហើយឆ្ងាយណាញោមតេតេហ្នឹងហើយអើបានអាទុងនឹងមួយដើរឆ្កិលឆ្កិលឥឡូវតេតេអាគាត់អត់បានស្ដាប់អាខ្មោះគេវាយនោះគាត់ថាតេតេហើយដល់ពេលគាត់គាត់ទ្រង់ញាប់ពេកទៅនោះទៅមុខគេបាត់សពពីដើមលេខ40ម៉ោង4 ឬក៏ម៉ោង3ទៀបភ្លឺនោះតេតេដល់ពេលកលេសក្រោយបាទអាទុងសសក៏ចង់ផ្អើលដែរក៏ចង់ខ្លាចខ្មោចដែរហ្នឹងហើយអញ្ចឹងនិយាយពីរឿងថាអាចារ្យអាចារ្យយោគីអាចារ្យធំហ្នឹងសួរថាទុងបលឹងហ្នឹងវាមានចំណុចសំខាន់ដែរអត់ចាស់ចាស់ពីដើមក៏ថាទុងបលឹងហ្នឹងគឺជាអតសញ្ញាណប័ណ្ណ នៃសពពេលដែលស្លាប់ទៅហើយហ្នឹងឲ្យពលឹងហ្នឹង កាន់ទងពលឹងហ្នឹងឬក៏កាន់នៅអតសញ្ញាណប័ណ្ណហ្នឹងទៅកាន់ប្រលោកញោមអើយញោមយើងនៅរស់មានអតសញ្ញាណប័ណ្ណមែនទេអត់ទៅពេលស្លាប់ទៅហើយត្រូវការអតសញ្ញាណប័ណ្ណដែរហេដូចអត់ទេណោះញោមណោះដូចអត់ទេហើយដល់ទៅពេលដឹងគាត់ចេះមកពីណាគាត់ថាអាទុងបលឹងហ្នឹងជាអតសញ្ញាណប័ណ្ណ ឲ្យឲ្យកាន់យកទៅទៅកើតនៅក្នុងឋានសួគ៌កុំឲ្យគេសួរថាអ្នកឯងមកពីភូមិណាមកពីស្រុកណាខ្លាចគេសួរអញ្ចឹងឲ្យលើកទង់ពលឹងនឹងបង្ហាញទៅថាខ្ញុំកើត នៅភូមិនេះភូមិនេះស្លាប់នៅពេលណាឈ្មោះអីឈ្មោះអីចឹងទៅវាមិនមែនទេ តាមពិតទៅនឹងអាទង់ពលឹងដែល យើងយកមកធ្វើហ្នឹងជារង្វាន់អាចារ្យទេណាញោមណា ជារង្វាន់អាចារ្យទេ មានន័យថាគេយកមកឲ្យគាត់ស្លៀកចូលរួម ក្នុងកម្មវិធីកាន់ទុក ឬក៏យកទៅប្រើប្រាស់ក៏បានដែរប្រើអាកណាត់ធំទីមកយកអាប្រប៉ិនបាតដៃឲ្យគាត់នឹងប្រើការ កើតទេឲ្យអាធំទីមកឲ្យទ្រង់ក្រាស់តិចទៅគាត់ឲ្យយាយដេកស្បោងច្រកអាម្សៅធ្វើនំធ្វើអីដែរណាញោមណោខ្លាចហីអត់ទេអាកណាត់សហ្នឹងពីដើមឡើយគឺចាស់ចាស់គាត់ប្រើអាក្រាស់ក្រាស់ល្អណាស់ យកកាត់អាវអាចារ្យកាត់អីបានតែពិតអានឹងជារង្វាន់របស់អាចារ្យទេដល់ពេលអាចារ្យគាត់ឆ្លៀវឆ្លៀសគាត់ក៏នឹកឃើញណាយកមកធ្វើអីវាតូចពេកសរសេរជាយន់ជាកថាជានឹងពុទ្ធគុណធម្មគុណដាក់ក្នុងនឹងទៅឲ្យបានជាបត់ពិចារណាហើយយកមិនយកឲ្យអ្នកណាពិចារណាគាត់យកទៅដោតនៅកន្លែងភ្នោដែលបូជានឹងហើយដល់ទៅពេលយប់ឡើងនឹងទៅឃើញអាបក់រវិចរវិចអញ្ចឹងទៅស្មានតែខ្មោចលងមនុស្សរត់ជន់ជើងគ្នាតែអញ្ចឹងដែរនឹងណាញោមណា មែនទេហ្នឹងហើយមិនតែមនុស្សអីគាត់គូក៏ផ្អើលដែរអាទុងហ្នឹងនោះហ្នឹងហើយតាមពិតអាហ្នឹងរង្វាន់អាចារ្យទេអឺតែបើខិនថាយើង ធ្វើអីឲ្យតែមានសេចក្តីបញ្យលហ្នឹងឲ្យច្បាស់បើកាលណាអត់បញ្យលច្បាស់ទេជាច្រឡំហើយចុះអាចារ្យភ្លុកទាំង4ញោមអើយហើយចុះអាចារ្យភ្លុកទាំង4ហ្នឹងមានន័យមិនដែរអាចារ្យខ្លះលីចបអាចារ្យខ្លះពុនក្អម ហ្នឹងមានន័យមិនណោះដល់ទៅពេលសួរគាត់មើលបំគាត់ថាចប់ហ្នឹងយកទៅ សម្រាប់គូសនៅពេលប្រែរូបមែនទេយកគូសនៅពេលប្រែរូប តែចំណុចសំខាន់មែនទេចប់នឹងឯងសម្រាប់យកទៅជីកធ្វើជើងថ្កណាញោមណា ធ្វើជើងថ្កសម្រាប់តម្កល់ឬក៏បូជាសពឬក៏ពេលណាដែលភ្លើង នឹងឯងដុតទៅវាអត់ឆេះមិនល្អទេ យកចបហ្នឹងទៅជីកឲ្យវាមានផើយមានដង្ហើមភ្លើងយកទៅរុកភ្លើងឲ្យវាឆេះឲ្យវាស្រួលឲ្យវាឆាប់សោះឆាប់បានរើសឆ្អឹងតោះនេះយាយអដល់ទៅអាក្អមទឹកហ្នឹងក្អមទឹកហ្នឹងចាស់ចាស់គាត់ថា ដាក់ទឹកដាក់អីអញ្ចឹងដើម្បីទុកឲ្យខ្មោចក្រុម7ថ្ងៃមកឆ្លោះមុខអូដឹងខ្លួនឯងថា7ថ្ងៃហ្នឹងងាប់ហើយឲ្យឃើញតែខ្លួនឯងស្លាប់ហើយនឹងដាក់នៅមាត់ច្រកលហកអញ្ចឹងទៅ តាមពិតក្អមទឹកនឹងសម្រាប់ទុកយកទៅដងទឹកស្រោចភ្លើងពេលដែលខ្មោចនឹងឆេះសពហើយអាចឆេះសោះអស់ហើយណាញោមណា គឺប្រើសម្រាប់យកមកដង ទឹកពន្លត់ភ្លើងទេ ឬក៏សម្រាប់អាចារ្យលាងដៃលាងជើង សម្រាប់លុបមុខពេលគាត់ហត់គាត់នឿយអញ្ចឹងណាញោមហើយដល់តែពេលយើងយកមកដាក់នៅមាត់ច្រកលហកមានដាំបាយដាក់ក្នុងនឹងអញ្ចឹងទៅឲ្យខ្មោចនឹងពេល7ថ្ងៃមករស៊ីមករហូបទទួលទានអីចឹងទៅ អានឹងយល់ច្រឡំអញ្ចឹងដែរណាញោមណាមានអ្នកខ្លះខ្លាចអា អាក្អមទឹកនឹងទៀតក៏មានដែរមែនមែនទេអហើយមានបោះឈូងទៀតបើនឹងខ្លះដាក់ទឹកបែងទៀតនឹងដាក់កន្លែងផ្លើបែកនឹងទៅអាហ្នឹងគឺមិនដឹងថាយ៉ាងម៉េចទេអាហ្នឹងអាត្មាមិនច្បាស់ទេ តែអាចារ្យយូគីទាំង4ហ្នឹងបើនិយាយពីដើមទៅអាចារ្យ4ហ្នឹងគឺសម្រាប់ អ្នកធ្វើជើងថ្កបូជាសពទេណាប៉ុណ្ណាហើយ មានបោះឈុងហ្នឹងមានបោះឈុងហ្នឹង ពីដើមបោះឈូងឥឡូវហ្នឹងអត់ទេណាមានបោះឈូងទេហ្នឹងហើយជួលដាក់មេនដែរបោះឈូងស្អីណាញោមណាឈូងអើឈូងចោះឈូងឡើងអីកាលពីនៅរស់ចូលឆ្នាំលេងឈូងដល់ពេលស្លាប់ទៅហើយនៅលេងឈូងទៀតហ្នឹងហើយអាហ្នឹងអាត្មាអត់ពយល់ទេតែកុំឲ្យវែងឆ្ងាយណាបងណាអញ្ចឹងសរុបរួមមកវិញសរុបរួមមកវិញថាឈាបនកិច្ចនេះមានកិច្ចសម្រាប់ពិចារណាច្រើនណាស់តែកាលណាបើមិនយល់ទេ ខាតទាំងពេលវេលាខាតទាំងប្រាក់ធនធានហើយអត់បានអានិសង្ឃទេ អត់បានបន់ទេអញ្ចឹងវាតលតែយើងយល់តលតែយើងនឹងឯងសង្វេកើតចិត្តពិចារណា ទៅបានបន់បានកុសលថារូបយើងរូបគេស្លាប់ទៅហើយនឹងនឹងគេមិនຕົកដាក់នៅលើផ្ទះសំបែងទេគេតែងយកទៅបូជាដោយហេតុផ្សេងផ្សេង នឹងជីវិតរបស់អាត្មាអញក្តីជីវិតអ្នកដតីក្តីមិនយូរប្រមាណទេនឹងត្រូវជរាចូលមកទន្ទ្រាន ជរាចូលមកញោមញីធ្វើឲ្យយើងចាស់ធ្វើឲ្យយើងត្រុតត្រោមរោគនឹងឯងចូលមកវេបហាដល់សរីរៈយន្តរាងកាយនឹងតសៃតសងលងតកៀកបោះបំកំពកអលោកកៅអលោកព្រះ ពវៀនកពះលើសជាតិខ្លាញ់លើសជាតិស្ករ ក្អួតចង្អោវិលមុខចុកពោះអីជាដើមសុទ្ធសឹងតែជារោគសុទ្ធសឹងតែជាជំងឺដំកាត់ ហើយជំងឺ ដំកាត់នេះវាកើតដោយសន្តានផ្សេងផ្សេងណាញោមខ្លះកើតពីអាហារដែលយើងបរិភោគបរិភោគនឹងឲ្យហេលឲ្យហល់ពេកទៅបរិភោគលើសការកំណត់កាពះវាកិនមិនដល់ក៏ធ្វើឲ្យ កាពះយើងវាធ្វើຕົកធ្វើឲ្យ យើងនឹងឯងពិបាកក្នុងខ្លួនក្តៅរសេះរសោះព្រោះតែអាហារហ្នឹងក៏មានដែរអញ្ចឹងរោគវាកើតឡើងបង្កឲ្យយើងនឹងលំបាកទ្រាំនៅក្នុងសរីរៈយន្តហ្នឹងមែនមែនទេយាយយាយអើយកាលពីចំនួនពតណាយើងយើងស្លាប់ព្រោះតែអត់អាហារពេលចំនួនពត យើងត្រូវស្លាប់ដោយគេសម្លាប់ ឬក៏នៅ ចំនួនពតនោះ យើងនឹងធ្វើការហត់នឿយដាច់ទាំងស្បៀងដាច់ទាំងអាហារកម្លាំងក៏គ្មានជំងឺនឹងក៏មានទៀតក៏ធ្វើឲ្យយើងស្លាប់តែ បច្ចុប្បន្នស្លាប់ដោយច្រើនងាប់ដោយច្រើនគឺដោយអាហារញោមទៅពេទ្យបើយាយយាយផងលើសឈាមបើក្មេងក្មេងចូលពេទ្យកាពែហ្នឹងហើយសួរថាទាំងអស់នឹងមកពីណា មកពីអាហារមានសារជាតិគីមីនឹងវាច្រើនពេកណាយាយណោសួរថាមិនបានយើងនាំគ្នាហូប តែបន្លែគីមីហើយនៅតែ សម្រុកទិញណែមានលេសមួយ បើធ្វើរោងចាំងដឹកគុណមានពេលណាដាំបន្លែដឹកគុណហ្នឹងហើយហើយដីនៅទំនេរចុកក៏យើងអត់ឆ្លៀតដាំឥឡូវនេះ គ្រាន់តែសក្រីក៏ទិញគេជីក៏ទិញគេម្ដេងក៏ទិញគេលមៀតក៏ទិញគេខ្ទឹមក៏ទិញគេស្ពៃក៏ទិញគេទិញគេទាំងអស់ហើយដល់ឡាពេលគេផលិតលក់ឲ្យយើងវាមិនតាន់មានតែដាក់ឆ្នាំទេបានតាន់អ្នកហូបណាញោមណអញ្ចឹងទាំងអស់ហ្នឹងយើងត្រូវណែពីអង្គអញ្ចឹងយើងត្រូវចេះ ស្គាល់ប្រមាណក្នុងការបរិភោគបើទិញមកហើយត្រូវចេះចំអិនឲ្យល្អបរិភោគទៅវាមិនសូវប៉ះពាល់ដល់សុខភាពណាយាយណាលឺហេអឺអញ្ចឹងយើងយើងគិតកន្លែងនឹងដែរអញ្ចឹងរោគនឹងក៏អាចកើតអំពីអាហារដែរហោទី2រោគកើតអំពីចិត្តហៅថាចិត្តតច្ចរោគគិតច្រើនគិតច្រើនបាយឆ្ងាញ់ទេយាយគិតច្រើនបាយអត់ឆ្ងាញ់ទេ ពេលខឹងកូន ពេលទូមនាស់នឹងកូន ខ្វល់រឿងកូនជពាក់គេ ខ្វល់នឹងកូនឈឺខ្វល់នឹងប្តីឈឺខ្វល់នឹងរកទ្រព្យមិនបានខ្វល់នឹងក្រពេលទៅគិតដេកមិនលក់បក់មិនលហើយទទួលទានក៏មិនឆ្ងាញ់ទទួលទានក៏មិនបានច្រើនហើយដេកក៏មិនសូវលក់កាលណាដែលហូបមិនបានសម្រានមិនលក់ធ្វើឲ្យសារពាង្គកាយរបស់យើង ចុះខ្សោយណោះញោមណោះហើយដល់ពេលចុះខ្សោយឆាប់អេឆាប់អត់ឆាប់អេឆាប់អីឆាប់ងាប់និយាយថាឆាប់ងាប់ឈើបៀមទឹកឆាប់ចាប់ពកមនុស្សកើតទុកឆាប់ស្លាប់ឆាប់ស្លាប់ណាកំឆាប់ងាប់មើលសัตว์គូសัตว์កបីហ្មងអាហ្នឹងអោមួយទៀត ឧតច្ចរោគរោគកើតអំពី អាកាសធាតុរដូវប្រែប្រួលហ្នឹងហើយខែតិចៈពេកហ្នឹងក៏រភួយរមុងរអីឲ្យបានត្រឹមត្រូវណាការពារនឹងចាស់ចាស់ហើយនឹងពាក់ខោអាវក្រាស់ក្រាស់អាហ្នឹងមានភ្លើងមានអីឆ្អើអញ្ចឹងទៅ ប្រុងប្រយ័ត្នរក្សាសុខភាពបើសិនជាអាកាសធាតុវាប្រែប្រួលណាញោមណាហ្នឹងហើយតែបើក្តៅពេកអាសាងូតទឹក ហ្នឹងហើយមានកង្ហាលមានអីហ្នឹងដាក់ហ្នឹងឲ្យកុំឲ្យវាក្តៅពេកហើយកូនជកូនកូនហ្នឹងគិតដែរប្រម៉ែឪចាស់ហ្នឹងសាដងទឹកដងអីឬក៏ជួលគេដឹកទឹកដាក់ពីងម៉ែដាក់ពីងអីនឹងឲ្យល្អទៅទិញកង្ហាលទិញអីជូនគាត់កុំឲ្យគាត់នឹងពិបាកវេទនានឹងឆាប់ស្លាប់ហើយអញ្ចឹងអាកាសធាតុរដូវប្រែប្រួលហ្នឹងក៏ធ្វើឲ្យ យើងឆាប់ស្លាប់ដែរឬក៏មានរោគណាញោមណាហើយមួយទៀតកម្មមច្ចរោគរោគកើតអំពីកម្មអានឹងបានពិបាកនឹងឲ្យរោគកើតអំពីកម្មមានន័យថាកាលពីជាតិមុន យើងធ្លាប់បៀតបៀនគេបៀតបៀនសត្វធ្វើ ទុកទោមនិញដល់សត្វឃើញខ្លះកើតមកអត់គ្រប់គ្រាន់ទេណាវយវៈមកវិការប្រកិនខ្វិនខ្វងនឹងខ្វាក់ភ្នែកពិការពិរាអត់គ្រប់ទេដោយសារតែ ពីមុនមកនឹងបៀតបៀនគេអានឹងជំងឺកម្ម ណាជំងឺកម្មដែលវាបៀតបៀនយ៉ាងដូច្នោះมันមានពេទ្យជាបាលទេ ជាបាលក៏មិនជាដែរមើលដូចយាយខ្លះឈឺរីងរីរីងរីអស់ស្រែកូនអស់ស្រែអស់ផ្ទះអស់គេអកកូនរកមិនគុំមានមើម៉ែខំណាតែនៅតែមិនជាណាញោមណលមមតាអស់អាលីងហ្មងអានឹងបាននិយាយនឹងទៅក្នុងការអញ្ចឹងដែរអស់អាលីងហ្មងហ្នឹងហើយ អាហ្នឹងបានទៅជួនកាលវេទនាហ្នឹងកម្មវិក្របសង្កត់អញ្ចឹងសរុបរួមមករោគនឹងឯងក៏ជាណាសត្រូវដល់ការរស់នៅរបស់យើងដែរណាប៉ុណ្ណានឹងអញ្ចឹងបាន យើងក៏បីកើតចិត្តពិចារណាថាជារៀបជាធិនិងមរណៈនឹងគឺមាន គ្រប់គ្រប់គ្នាទាំងអស់ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថា អជីវកិច្ចមាតបੰងកោចញាមរណង្សវេនហេណូសង្ករន្តេអ្នកមហាសេនេណមជ្ជនាយើងនៅរស់នេះណាក៏បីបំពេញបនបំពេញកុសលឲ្យហើយអ្នកណានឹងដឹងថាខ្លួនឯងរស់នៅ ដល់ថ្ងៃស្អែកបាន យើងដឹងអីយាយទៅដល់ផ្ទះវិញសម្រានសម្រានខ្យល់ឆក់ធ្លាក់ប្រកេះពីលើ ខ្នើយដើរជពុបដុំថ្មទៅស្រែ ផុងដៅក្តាមងាប់ភ្លាមភ្លាមក៏យើងមិនដឹងនិយាយណ នឹងដូចជាម្សិលមិញនៅភូមិអង្គនោះថាអត់មានឈឺអីផងស្លាប់បាត់ហ្នឹងហើយយើងមើលលហុងទុំនោះវាត្រូវធ្លាក់វាមិនដែលឲ្យសញ្ញាណាណាញោមណអញ្ចឹងចាស់ដល់ពេលទុំជ្រោះអញ្ចឹងដែរអញ្ចឹងបានពពុទ្ធព្រះអង្គឲ្យ កំណត់ដឹងថាយើងនេះអត់ដឹងថាយើងត្រូវស្លាប់ម៉ោងណាវេលាណាគណៈណា បានឡើយក្រំតែយើងឲ្យដឹងថាយើង ពិតជានឹងស្លាប់ច្បាស់ថាយើង ត្រូវតែស្លាប់នឹងព្រោះការទប់ទល់ការតតាំងច្បាំងប្រយុទ្ធជាមួយនឹងស្ដេចមច្ចរាជដែលមានសេនាដ៏ច្រើននោះមិនមានសោះឡើយនឹងយើងអត់អាចច្បាំងឈ្នះជាមួយស្ដេចមច្ចរាជបានទេណាណាញាតិញោមណាមច្ចុណាសង្ករោណដ្ឋេនឹងហើយ ការបណ្ដោះបណ្ដៃការរត់គេចអំពីសេចក្តីស្លាប់នឹងអត់មានណអន្តលេខេណសមុត្តមច្ឆេណបបតាណੰវិវរੰងបវិសាំងណវិជ្ជទេសោចកតបទេសោយត្រតិតាំងណបសហយមច្ឆោរត់ទៅកិច្ចកន្លែងណាក៏ได้ហោះទៅអាកាសមុជឲ្យជ្រៅនៃកណ្ដាលមហាសមុទ្រពួននៅក្នុងញោកភ្នំដើម្បីកិច្ចផុតអំពីសេចក្តីស្លាប់អត់បានទេព្រោះសេចក្តីស្លាប់ តាមយើងមិនតាន់នោះ គឺមិនមានសោះឡើយទៅកន្លែងណាយាយទៅណោសិង្ហបុរីថៃវៀតណាមខ្មែរចិនឯណារត់ឲ្យរួចអំពីសេចក្តីស្លាប់អត់បានទេបណ្ដាប្រទេសលើពិភពលោក នេះសេចក្តីស្លាប់តាមអត់តាន់គឺគ្មានទេមែនទេយាយនឹងអញ្ចឹងការបណ្ដោះបណ្ដៃកិច្ចវេអំពីសេចក្តីស្លាប់មិនមានទេហ្នឹងហើយចុកជើងហ្នឹង អាត្មាក៏ដឹងដែរតែអាត្មាទេសឲ្យចប់សាកធរអាត្មាបន្តិចទៀតហ្នឹងហើយអញ្ចឹង ការបណ្ដោះបណ្ដៃពីសេចក្តីស្លាប់អត់មានទេណាយាយណាអ មួយទៀតលោកសំដែងថាលញ្ជគាហោនវិជ្ជតេការសោកប៉ាន់អំពីសេចក្តីស្លាប់ក៏គ្មានសោកបានទេញោមខ្ញុំចង់ឲ្យរួប្រហែលជា 20ឆ្នាំទៀតចាំការចៅទួតហើយសិនចាំចាំស្លាប់ឥឡូវខ្ញុំខ្ញុំធ្វើបន់ខ្ញុំដាក់10លានឲ្យខ្ញុំរស់បាន20ឆ្នាំទៀតគ្មានទេយាយអត់មានអត់មានស៊ីសំណុកប្រយាយឯងទេមិនបាច់អុចធូបសុំទេអត់បានទេយាយហ្នឹងឯងសេចក្តី ស្លាប់នេះអត់មានអ្នកណាទៅសោកបានបើសោកបាន លោកសោកមុនញោមមុនញោមទៅទៀតមែនទេបើសោកសោកបានណា ណែញោមម៉នណែសោកមុនញោមមកអូស្រែច្រើនដែរសោកមួយទៅមកឲ្យរស់បានយូរបន្តិចចឹងសោកអត់បានទេរឿងស្លាប់ហ្នឹងអទី3យុទ្ធធាងណាត់ថេលើកងតបទៅច្បាំងទៅប្រយុទ្ធជាមួយមច្ចរាជអត់បានទេយាយអើយទៅរកគ្រូបកែខ្សែចកេះយន់កថាមុនអាគមបំបាំងកាយបំបាំងរូបស្បែកគង់ដុតកាប់មមុត ដុតមិនចេះប្រឡាក់ផេះមិនស្អុយឲ្យឈ្នះមច្ចរាជយូញោមអត់ឈ្នះទេត្រៀមខ្លួនស្លាប់ឲ្យហើយទៅ ចូលសមរភូមិជាមួយនឹងមច្ចរាជអត់បានទេ ដឹងតែលើកទងសមុខផ្ទះហ្នឹងញោមណោដឹងតែលើកទងចាញ់ឲ្យហើយទៅមិនមែនលោកលើកទងជ័យទេណាយាយជាយេណាត់ថេជ័យជំនះអំពីសេចក្តីស្លាប់ហ្នឹងអត់មានទេអ្នកអើយអ្នកអ្នក ត្រៀមចាញ់ហ្នឹងសិតមុខចាញ់ហ្នឹងណាហ្នឹងហើយចាញ់ហើយលបលបវាយឯងផោះកោងខ្នងបាត់លបលបវាយឯងផោះសក់ស្កើបាត់លបលបវាយឯងផោះល្ងិតភ្នែកបាត់លបលបវាយឯងផោះរូបអាលងទៅទៅជ្រួញអស់អាលីណាយាយណោអឺកាលពីមុនស្អាតតាកលេកទៅសឹងក្រេកកកឥឡូវនេះមកអង្គុយចិត្តតាតាដេញឯងចេញព្រោះស្អុយស្លាមលូ មើលមើលពីមុនមកតំណងណាអត់បានឃើញគាត់ក៏អត់ទៅបានឃើញឆ្កែគាត់រត់មកផ្ទះក៏ដូចឃើញគាត់ដែរណាយាយណោធ្លាប់គាត់គាត់សួរធ្លាប់អីធ្លាប់មែនណាញោមណោហេតើមានប្រវត្តិបាននិយាយចេញណោ អឺបំបានឃើញគេបានឃើញដបផ្ទះគេរួចដល់ឡាពេលចាស់បន្តិចងាប់អដឹងអាយឯងមកដោយស្វាខ្ញុំអត់យកទេមែនទេយាយអឺតាឯងក៏អញ្ចឹងដែរខ្ញុំឃើញការនៅកន្លោះច្រមុះវិញឲ្យ ស្រួចច្រមុះតាឯងនៅ ស្រួចដូចបរាំងអញ្ចឹងរួចដល់ឡាពេលចាស់ទៅមុខដូចខ្លែងស្រាអញ្ចឹងអាច្រមុះស្រួចណាស់ញោមណាចឹងបានសរុបរួមមកគឺថាការយកឈ្នះនៃមច្ចរាជនឹងអត់មានទេណាយាយណា ចឹងយើងកប់3ខំប្រឹងប្រព្រឹត្តបុណ្យប្រព្រឹត្តកុសលទាំងអស់គ្នាយាយតាពុទ្ធបរិស័ទទាំងអស់គ្នាហ្នឹងហើយយល់ប្រមាណប៉ុណ្ណឹងទៅថាគ្រប់គ្នា នឹងរស់នៅ មិនទៀងតែសេចក្តីស្លាប់របស់យើងទៀងយើងទៀងតែនឹងស្លាប់ដោយពិតជីវិតយើងអត់ទៀងតែច្បាស់ណាស់សេចក្តីស្លាប់ទៀងតែនឹងស្លាប់ពិតប្រកបដូច្នោះហើយ ជីវិតដែលនៅសល់ជីវិតដែលនៅមានឱកាសអាចធ្វើសេចក្តីល្អបាន សិលមិនតន់រក្សាទានមិនតន់ធ្វើ ធម៌មិនតន់រៀនក៏បីរៀនបន្តិចបន្តិចទៅ ដើម្បីបានជាប្រយោជន៍បញ្ញានិបរលោកកស្មឹងបុណ្យដែលយើងបានធ្វើហើយរមែងជាសុខទៅកាន់បរិយលោកសុខោបញ្ញាសអុជយោការសន្សំបុណ្យរមែងនាំមកនៅសេចក្តីសុខអនុមោទនី ចប់ហើយយាយណាកំភៃកំភិតអីលោកអត់បន្តទៀតទេហើយសូមប្រកាសដំណឹងបនអ្នកស្រុកភូមិទឹកឡង2នេះនិងបនថ្មាអត់ទឹកឡង1សូមទោសញោមបនបនថ្មាភាពនៅប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍អាទិត្យ11កើត និង12កើតខែមិថុនត្រូវនឹងថ្ងៃទី12ទី13ខែកុម្ភៈឆ្នាំ2022ខាងមុខនេះសូមអ្នកទឹកឡងមួយហ្នឹងឯង ស្ដាប់ហើយចំណាំទុកទៅផងណាណាញាតញោមណាអេមិនក៏មិនអឺអើអត់ចង់ទៅឯនោះប្រាប់ហើយមិញថាជីវិតនៅសល់ពេលវេលានៅរស់ខំប្រឹងធ្វើបន់ខំតែប្រាប់បន់ប៉ុណ្ណឹងអត់អឺអើហ្នឹងហើយអញ្ចឹងយើងជ្រាបទាំងអស់គ្នាញោមមុខណា ចូលបន់ហើយហើយហ្នឹងហើយគាត់ចូលបន់ពីយប់មិញ ចឹងកម្មវិធីបន់ហ្នឹងគឺកម្មវិធីបន់ចាប់ស្លាកប្រគេនផតព្រះសង្ឃនិងពុទ្ធាពិសេសមានសម្ដែងព្រះធម៌ទេសនាក្រែ8ណាញោមណាទេសនាក្រែ8ពេលល្ងាចថ្ងៃសៅរ៍ទេសនាក្រែ6ពេលព្រឹកទេសនាក្រែ2ហ្នឹងហើយមានព្រះធម្មកថាប្រចាំស្ថានីយ៍វិទ្យុដុងចានីព្រមទាំងលោកគ្រូអនុគុណស្រុកថ្ពងដឹកនាំសម្ដែងពធទេសនា ហើយនៅក្នុងកម្មវិធីរបស់យើងហ្នឹងគឺអត់មានលបែងលបាំអីទេញោមមើលអត់មានលុយជួលលខោនភីសគុណធីនារីរំរែកអីអត់មានទេព្រោះក្រពងកសាងសាលាឆាន់អញ្ចឹងគោលបំណងហ្នឹងគឺយើងធ្វើដើម្បីប្រមូលបច្ច័យទៅកសាងសាលានៅធម្មសភាសាលាឆាន់ដែលមានបណ្ដោយ35ម៉ែត្រទៅតឹង25ម៉ែត្រកម្ពស់ 6ម៉ែត្រដំបូលដៃប្រក់ក្បឿងថៃនៅខ្វះបច្ច័យគេជាង100000ដុល្លារផ្លាយទៀតហ្នឹងហើយ100000ដុល្លារផ្លាយមិនតិចទេណាមកឲ្យគេ232500ដុល្លារបច្ចុប្បន្នឲ្យគេជាង60000តែប៉ុណ្ណោះហ្នឹងហើយទំបានឲ្យគេជាង60000អញ្ចឹងវានៅជាង10ណា18000ផ្លាយអីទៀតប៉ុណ្ណឹង ទៅណាញោមណោមិនដឹងធ្វើសាលាហើយមិនដឹងលោកទៅមុនទេញោម ញោមអើយទៅណាមិនមែនទៅណាគីឡូព្រោះយើងវាស្ទុះវាមិនរួចអីចឹងណាហ្នឹងសាលាហ្នឹង230000 230000 2500ហ្នឹងប៉ុណ្ណឹងចោះយើងនៅ ខ្វះខាតនឹងច្រើនហើយដូច្នោះហើយបានថ្មភាព ផ្ដើមពិធីបុណ្យហ្នឹងដើម្បីប្រមូលបច្ច័យកសាងសាលាឆាន់បន្តសូមឲ្យញាតិញោមពុទ្ធបរិស័ទចូលរួមទាំងអស់គ្នាហើយបើសិនជាពុទ្ធបរិស័ទមានចម្ងល់ថាបុណ្យចាប់ស្លាកនឹងធ្វើដូចម្ដេច បនចាប់ស្លាកហ្នឹងគេធ្វើយ៉ាងណាសូមសូមញាតិញោមពុទ្ធបរិស័ទមានចម្ងល់អាចតាក់ទងមកកាន់លេខទូរស័ព្ទរបស់អាត្មាភាពពីប្រព័ន្ធប្រព័ន្ធ Smart 093 54 64 44និងប្រព័ន្ធ Cell Card 095 54 64 44និងក្រែញាតញោមពុតបោស័តស្ដាប់ពទ្យុឬតាមអឺ បណ្ដាខេត្តផ្សេងផ្សេងហ្នឹងចង់ចូលរួមឬក៏សួរអីអាចតំណាក់តំណងមកកាន់ថ្មភាពនិងរងចាំទទួល ណាប៉ុណ្ណានិងសម្រាប់ញាតិញោមពុទ្ធបរិស័ទតាមខេត្តហើយបើញាតិញោមនៅទីនេះស្ដាប់ឮបានហើយណាម៉ូតូមានរៀងខ្លួនក៏ទៅបានជិះគោយន្តក៏ទៅបានហ្នឹងហើយជិះឡានក៏ទៅបានដើរក៏ទៅបានអត់ដើរកើតណាចឹងសូមញាតិញោមពុទ្ធបរិស័ទនិងត្រេកអរជ្រះថ្លាទាំងអស់គ្នាហើយកម្មវិធីបុណ្យ ក្នុងថ្ងៃនេះគឺបានចម្រើនប្រព្រឹត្តនិងសម្ដែងពធទេសនាហ្នឹងក៏សំលមមពេលវេលានឹងបញ្ចប់ មុននឹងបញ្ចប់ក៏ប្រម៉ែប្រមុំពុទ្ធបដុំនៅបុណ្យកុសលទាំងអស់កើតអំពីធម្មទានអមិសទានដែលញាតិញោមពុទ្ធបរិស័ទធានាធិបតីជ្រះថ្លាក្នុងការបំពេញ ប្រព្រឹត្តធ្វើក៏សូមឲ្យបុណ្យកុសលនេះឲ្យបាន ដល់ឧបាសិកាផុនណាបងណា បាសិកាផុនដែលបានធ្វើកាលកិរិយាទៅកាន់លោកខាងមុខក្រែងជាលោកផ្លត់កតេ ធ្វើដំណើរទៅកើតទីមិនប្រសើរសូមឲ្យបុណ្យកុសលជួយយុទ្ធយងសំដងលោកឲ្យបានកើតក្នុងទីដ៏ខ្ពង់ខ្ពស់ប្រសិនបើលោកបានកើតក្នុងទីដ៏ខ្ពង់ខ្ពស់ស្រេចស្រាប់ហើយសម្បុននេះចម្រើន ជាភ័យយោភាពតទៅទៀតនិងប្រកេនបន់ជូនបនបកណានឹងញាតញោមដែលស្ដាប់ពធទេសនាក្នុងគណៈពេលនេះឲ្យបានសម្បត្តិបញ្ញាសមាទិដ្ឋិរួចចាក់ទុកគ្រប់គ្រប់គ្នាអនុមោទនា ព្រះធម៌ទេសនា បញ្ចប់ប៉ុណ្ណេះឯងអេវាំង